អូខេបាទបងប្អូនដោយសារតែបាទទូនេះមានមេទេប៉ុន្តែប្រហែលជាមេហ្នឹងវាមិនល្អណាបាទបាទខ្ញុំនឹងចាប់ខ្មុំស្វមនៅខាងនោះបងប្អូនឃើញដាណាបាទយកវាមកដាក់នៅក្នុងនេះអញ្ចឹងក្នុងការចាប់គឺយើងបាញ់ផឹកវាបាទឥឡូវទៅមើលកន្លែងចាប់ខ្មុំនោះគ្នាបាទណាបណ្ដុំធំគួសមដែរបងប្អូនបាទអញ្ចឹងហើយក្នុងការចាប់នេះគឺបាទអឺ គ្នាខ្ញុំគាត់នឹងចាប់ផ្ដើមបោះបាទបាញ់ទឹកឲ្យជោគទៅហើយបោះវាដាក់ក្នុងធុងពេត្រូហើយបន្ទាប់មកយកទៅចាក់នឹងទូដែលយើងបំរងទុកហ្នឹងឯងបាទយើងក្រោបវាពី3ថ្ងៃទៅអូចាំយើងឡើងវាហើយយើងដាក់បកងដែរទូគ្នាហ្នឹងឯងតាមើលដូចគ្នាហ្នឹងដូចគ្នាមកអានោះទូអានេះក្រងហ្នឹងហ៎ទុកតាហ៎ណា bên mua điện បាទអញ្ចឹងក្នុងការចាប់គឺយើងបាញ់ទឹកបែបហ្នឹងបងប្អូនណាអូខេបាទបាញ់ទឹកវាជោគឲ្យជោគស្លាប់ទៅពេលដែលយើងបោះទៅធ្លាក់ទៅក្នុងធុងទៅវាមិនហើរឡើងទី1ទី2វាមកតិចយើងវាអត់កើតបាទអញ្ចឹងណាបាទបាញ់ទៅជោគទៅឲ្យស្អែកអញ្ចឹងខោបខោបវាទៅស្អែកមួយថ្ងៃពីរថ្ងៃឡើងចាំបើមើលស្ដេចហើយជ្រៀតពេលដែលយើងបោះវាតម្លាក់ហ្នឹងមកឃើញអឺបើសិនជាឃើញឥឡូវ lá dân chạp tục tìm được bởi mình bạn cười thế cái đó quay tục đấy ok buồn buồn tinh tinh muốn làm mày có phân bao thật muốn mày có phân bao ờ à Tịch bạn. 오늘 농사 있었나? Ủa lớn ọt bò không? <laughs> Đấy, đây cái đã. Đây cái đã. រោមពេញខ្លួនអូខេបាទបានពាក់កដាលហើយបាទហ្នឹងយកទៅចាក់ក្នុងទូយើងហ្មងបាទណាបាទនេះបើកពេញបិទជ្រក់អូខេបិទជ្រក់មកវ៉ា ក្របពឹបរួចបាទម្ដងបាទខ្ញុំមកធុងទៀតហ៎បាទអរលីងបាទហើយយើងមើលវារោមយើងបាញ់ទឹកទៀតទៅយើងបាញ់ទឹកកន្លោះទៀតទៅយើងយកមកចាក់នេះមកចាក់ទូផ្សេងក៏បានយើងកម្មករជួយគេ